អាលិនករុណាសូមឲ្យព្រះបាទឲ្យអាត្មាជួយបកមិនឲ្យព្រះ ជួយបកទេជួយបកស្រាយអំពីខ្មោចធ្វើធ្វើយ៉ាងណាដើម្បីឈ្នះខ្មោចដែលមកធ្វើទុកទោសដល់មនុស្សដើម្បីទាសំណែន ដោយសារលោកយាយរបស់ខ្ញុំកណាចង់សែនឆេងម៉េងក្នុងស្ថានភាពកូវីដនេះខ្ញុំកណាមិនចង់ឲ្យគាត់ធ្វើដំណើរទេ ព្រោះខ្លាចគាត់ឆ្លងជំងឺកូវីដនេះ តែថាបើមិនទៅកងម៉ាជីដូនជីតាកាច់សូមអរប្រគុណទុកជាមុនព្យាយាមពន្យល់គាត់ដែរគាត់ថាគាត់មិនអាចទ្រាំបាននៃការធ្វើបាបគាត់ មានវិធី2ណាវិធី2ជាមួយពួកអមនុស្សហ្នឹងទី1យើងត្រូវមាន ខ្លួនឯងជាទីពឹង ច្បាស់លាស់លើខ្លួនឯង ដល់ហ៊ានច្បាស់លាស់ថាងាប់ចោលហ្មង បានពួកនឹងលែងគម្រាម បានងាប់ចោលស្មៃនិយាយពីបទពិសោធន៍ពិត ដូចជាញោមស្រីថ្មអញ្ចឹងពីមុនក៏ធ្លាប់ពួកនឹងធ្វើបាបដែរហើយថ្មមិនហាមទេដំបងមនុស្សពួកហាមដំបងមិនកើតទេចឹងឲ្យគាត់ទៅ អស់ចិត្តទៅរកគ្រូទៅរកស្អីអស់ហើយគ្រូណាប៉កែសួរញោមស្រីទៅដឹងអស់ ទីបំផុតវាអត់អនុគ្រោះទេវាកាន់តែធ្វើវាកាន់តែធ្វើបែបកម្លាំងគាត់ចេះតែខ្សោយទៅខ្សោយទៅខ្សោយទៅណែទៅគ្រូពពោរិស័តនោះក៏មាន គ្រូឯណាចេញពេជ្រណានោះក៏មានថាអស់ហើយគ្រូឯណានេះអស់ហើយប្រកែទៅគ្រូចឹងទៅគាត់នៅគាត់នៅឈឺចឹងទៅចុងក្រោយគាត់អស់ជំនឿទៅលើគ្រូនឹងទៅ អឺនិយាយពីរឿងធ្វើបាយសីដាក់លើផ្ទះនឹងទៀតសែននោះសែននឹងផ្ទះដែលផ្ទះគាត់នៅខេត្តតាកែវហ្នឹងខ្ញុំប្រអត់ជឿទេតែប្រពន្ធឈឺដែរនឹងធ្វើម៉េចគ្រូគេឲ្យធ្វើបាយសីប្រមាណជាន់ប្រមាណជាន់ជឿតែធ្វើទៅធ្វើយូរយូរយូរយូរវាមកគ្រប់គ្រងណាវាកំឡាបងប្អូនអាត្មាហ្នឹងមិនហ៊ានឲ្យដេកមានអារម្មណ៍ថាខ្លាចហើយមានពេលមួយញោមប្រុសគាត់សម្រាកនៅលើផ្ទះហ្នឹងវាមកកំហឹមដាក់ទៀត ញោមប្រតយីអញធ្វើអីវាផង វាមកចង់ធ្វើបាបឯងកាលហ្នឹងមានអីបាយសីប្រមាណ10ថ្នាក់ហ្នឹងញោមប្រុសធ្វើអាក្បូនក្បូនពីដើមជែកហើយខែទឹកឡើងផងក្បែរខែទឹកឡើងអញ្ចឹងគាត់គាត់ធ្វើ ជាក្បូនអញ្ចឹងប្រមូលបាយសីបាយអីបើក៏ប្រើពាក្យពួកហ្នឹងវាឆោតឆោតទេពួកហ្នឹងឆោតឆោតទេតាមតែពាក្យយើងនិយាយយើងនិយាយមិនអញ្ចឹងអើអញ្ជើញអ្នកទាំងអស់គ្នាទៅលេងស្រុកយួនចុះពួកហ្នឹងតែបដែទៅទៅត្បូងទៅធ្លាក់ទៅស្រុកយួនហើយណាឥឡូវនៅស្រុកខ្មែរយូរពេកឥឡូវនាំគ្នាទៅលេងស្រុកយួនចឹងណាខ្ញុំធ្វើក្បួនធ្វើអីបញ្ជូនទៅលើកដាក់អស់ចឹងទៅក៏ដាក់ធូបមកបាច់នៅនឹង ទៅធ្វើដូចក្បួននេះធ្វើដូចកូនខ្ទោមួយលើហ្នឹងបដែទៅទៅបាត់ទៅ ពួកនោះឆោតឆោតទេប៉ុន្តែតែតែយើងអត់ដឹងថាវាឆោតយើង ឆោតជាងវាត្រូវត្រូវថ្វាយអង្គមវារហូតត្រូវត្រូវសែនវារហូតប៉ុន្តែបើយើងធ្វើឧបកិច្ចទៅអញ្ចឹងពួកនឹងឆោតឆោតទេ ដឹងរឿងអញ្ចឹងសំខាន់ដឹងរឿងមានមកកាច់ញោមប្រុសណាកើតវាកាច់បានតែអ្នកទុនខ្សោយជួយវាហ្នឹងដល់ញោមធ្វើអញ្ចឹងវាអត់មានកាច់ញោមប្រុសទេមិនដែលហ៊ានចូលញោមប្រុសទេធ្វើបាបដល់ញោមស្រីហ្នឹង ចឹងបដែតតាមក្បួនទៅអស់ទៅតាំងពីនឹងគ្មានស្អីរៀបនៅលើផ្ទះទៀតទេហើយក៏វាគ្មានមកធ្វើទុកអីទៀតដែរដោយវាយល់ថាគេបញ្ជូនអញទៅហើយទៅទៅក្រោយមកញោមស្រីក៏ដាក់ចិត្តដាក់កាយយកបរតនត្រ័យជាទីពឹងទៅលោមកធ្វើផ្ទះនៅពោធិ៍សាត់ហ្នឹងអត់មានរัวគ្រូរัวអីណាមកមើលដីអត់ទេធ្វើហើយក៏គ្មាន ពិធីឡើងផ្ទះអីអូមអាមក្តាមដុតអីក៏អត់ដែរ ឲ្យញោមចម្រើនទៅមេត្តាធម៌ហ្នឹងហើយអញ្ចឹងបានកងម៉ាបាយសីហ្នឹងគម្រាមវិញមើលតែនៅតែធ្វើអញ្ចឹងអត់ឲ្យនៅលើផ្ទះដាក់តាមក្បួនទៅស្រុកវៀតណាមលើលែងហ៊ានធ្វើលើតែហ្នឹងវិធីកាចគឺវិធីមួយទៀតគឺចម្រើនមេត្តាពយល់មិនឲ្យយល់ដូចនៅពោធិ៍សាត់អញ្ចឹងដំបងកន្លែងហ្នឹងអត់មានអ្នកណាដើរហ៊ានដើរឯងពូមានមនុស្សស្លាប់ខ្លួននៅហ្នឹង មុខផ្ទះហ្នឹងគេខ្លាចហើយគេចេះតែកោតញោមហ៊ានទៅលេងហ្នឹងប៉ុន្តែដំបូងញោមឃើញដែរមកមិនមកតាមឃើញតែម្ដងពីរដងហ្នឹងហើយញោមគាត់ធ្វើពិធីគាត់ទៅហើយចម្រើនមេត្តា ទៅថ្វាយអង្គមព្រឹកល្ងាចជូនបន់ជូនកុសលញយញយទៅអត់សែនអត់អីទេក៏បាត់ទៅសំខាន់យើង មាន ខ្លួនឯងជាទីពឹងហើយអាត្មាពយល់រាល់ថ្ងៃហ្នឹង មិនទៅហាមសិទ្ធហាមសេរីគេទេណាញាតិញោមថ្មចង់រំដោះញាតិញោមទាំងអស់គ្នាឲ្យរួចពីអាណានិគមរបស់ខ្មោចហ្នឹងណាឲ្យរស់នៅបែបជាមនុស្សណាដូចរឿងយើងកូវីដកូអីនេះគឺបញ្ហារបស់មនុស្សសុទ្ធហើយគ្មានបញ្ហារបស់ខ្មោចទេខ្មោចវាគ្មានកោសិកាអីដើម្បីមកទទួលរងកូវីដជាមួយយើងទេហើយយើងគាត់រើពីអាណានិគមរបស់ខ្មោចមួយរួចផងដឹងរើពីអាណានិគមរបស់មនុស្សរួចមិនទេ ហើយជារឿងកើតមកដូចគ្នាតែមានអាត្មានៅលើមេឃណាសង្គមខ្មោចធ្វើនឹងអាត្មាជួបឆ្អែតឆ្អន់ហើយប៉ុន្តែទីបំផុតថាពួកនឹងឆោតណាស់តាមតែយើងនិយាយទេតែយើងនិយាយថាមិនចឹងហើយអញ្ចឹងបានលឺចាស់ចាស់និយាយថា អ្នកតាបកែកាច់យ៉ាងម៉េចក៏ដោយអាអ្នកទុជន់អ្នកតា អ្នកទុជន់ធាក់តលាក់ទឹកមិនក៏អ្នក តានឹងអត់កាច់ដែរឲ្យអាណាខ្លាំងវាធាននេះអាណាឈួរសោចកាច់អនុង ឃើញអត់ឃើញពួកហ្នឹងវាឆោតឆោតចឹងឯងភ្លើភ្លើហ្នឹងហើយយើងរឿងអីទៅថ្វាយអង្គមវាណាឲ្យដឹងពីកម្លាំងរបស់ខ្លួនឯងទៅដឹងហើយហើយជួនកាលយើងជាប់អាពាកកងម៉ាកងម៉ាជាគិត ថាខ្មោចធ្វើហ្នឹងកងម៉ាថាមែនទេពួកអមនុស្សពួកស្អីហ្នឹងវាមកបន្លំខ្លួនទេពួកថ្មមានញោមម្នាក់នោះកងម៉ាចូលម្ដងម្ដង កាច់គាត់ណានៃបងគាត់ធ្វើឲ្យទៅរហូតចុងក្រោយគាត់ជេរហ្មងបលយក ដឹងកងម៉ាដំបល់យកអីមកធ្វើតាកូនចៅឯងអញ្ចឹងកងម៉ាសំតែឲ្យពូឲ្យជ័យឲ្យគ្នារស់ស៊ីមានបានអានេះមកកាច់តាកូនចៅឯងអាខ្មោចវានិយាយថាអើអញគ្រាន់តែបន្លំខ្លួនមកលេងហ្នឹងឃើញអត់យើងគួរនឹកសំណោះចដូនចតាយើងមែនណាយើងគិតអញ្ចឹងបានថ្មយល់ថាពុកម្ដាយយើងឯណាទៅចិត្តអាក្រក់មកកាច់កូនកាច់ចៅអញ្ចឹងទេអញ្ចឹងដល់ពេលញោមប្រុសថ្មស្លាប់ ស្មាអត់មានឲ្យពីណាមកដាក់អំបោះការពារគូសញ្ញាខ្វែងអត់ឲ្យញោមមកលេងអីណានេះអត់ទេអត់ទេអត់ទេអាក្រក់ណាស់ស្មាគិតថាទោះបីគាត់មកមកក៏អាសន្តាន ចិត្តនឹងគិតតែរឿងខ្លួនឯងសោះហើយអូលះបង់មកជីវិតដើម្បីយើង តាំងពីតូចក្រូចឆ្មាមកខណៈខ្មោចគាត់មកលេងបានដែរស្មាគិតចឹងណាអើគាត់មកមកបាច់គូសបាច់អីទេអាត្មាមិនជឿថា បើគាត់ដឹងជាតិគាត់កើតជាខ្មោចជាព្រាយជាបិសាចស្អីមកមកកាច់អាត្មាក៏អាត្មាព្រមដែរជីវិត នឹងគាត់អ្នកឲ្យសោះអាត្មាមិនជឿថាចិត្តគាត់អាក្រក់អញ្ចឹងទេអញ្ចឹងអាត្មាអត់អត់អត់ឲ្យវិណាធ្វើកិច្ចអីទាំងអស់គូសសញ្ញាខ្វែងស្អីយ៉ាងម៉េចយ៉ាងម៉េចអត់ថាឲ្យតើអូមែនមកចុះហ្នឹងហើយដល់អញ្ចឹងមានស្អីប៉ុណ្ណឹងមានស្អីទេថាពួកហ្នឹងវាមើលតែតាមទំនោរយើងទេ ក៏ទំនោរយើងមិនវាអញ្ចឹងហើយទំនោរយើងមិនវាអញ្ចឹងហើយបើយើងខ្លាំងបើយើង មានខ្លួនឯងជាទីពឹងពិតប្រកបអញ្ចឹងអាត្មាថ្ងៃមុនហ្នឹងគេដាក់ថាគេសួរថាម៉េចក៏ចេះតែបួងសួងបន់ស្រន់អញ្ចឹងអាត្មាថាមកពេលអត់មានខ្លួនឯងជាទីពឹងហ្នឹងក៏ពាក្យប៉ុណ្្នឹងគឺខឹងពេញប្រទេសហ្នឹងបើមានខ្លួនឯងជាទីពឹងហើយមានចាំបាច់ទៅពឹងពួកហ្នឹងធ្វើអីមានដូចយើងទៅសុំជំនួយគេអញ្ចឹងមកវាយើងវាខ្វះ យើងពេញហើយមានចាំបាច់ទៅសុំទៅអីពាក្យប៉ុណ្ណឹងមិនយល់បងកសិករព្រះគ្រូថ្មជំរាបថ្ងៃមុនឯងថ្មមិនទទួលទេពាក្យព្រះគ្រូហ្នឹងព្រះគ្រូទល់តែមានតំណែងថ្មអត់មានតំណែងទេ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 បច្ចេកម៉ាស៊ីនភ្លើងនៅពេលដែលយើងបច្ឆេះទៅហើយអំពូលមួយ នៅចិត្តនឹងយើងយើងមិនដាក់អាពូលមួយដើម្បីឲ្យវាភ្លឺកន្លែងម៉ាស៊ីននៅពេលដែលម៉ាស៊ីនករងទីពេលជាយើងឲ្យ motor វាវិលទៅហើយករងទីខឹងខឹងខឹងខឹងខឹងខឹងខឹងខឹងភ្លើងវិញញាក់ឃើញភ្លើងញាក់ភ្លឹបភ្លឹបភ្លឹបភ្លឹបភ្លឹបភ្លឹបភ្លឹបភ្លឹបភ្លឹបភ្លឹបតាមពិត ភ្លើងហ្នឹង គឺភ្លឺតែមួយភ្លឹបមួយភ្លឹបទេ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 ឆេះមកឆាច់ចឹងមកប្រេងមកឆាច់ឆេះហ្នឹងផឹងទៅជាផ្សែងបាត់ឃើញផ្សែងចេញតាមពងសិមាំងចឹងប្រេងទៅជាផ្សែងអស់ផឹងផឹងផឹងផឹងផឹងផឹងហើយអាម្ជុលប្រេងវាបាញ់មកជ្រិចជ្រិចជ្រិចជ្រិចចឹងមានន័យថាម៉ាស៊ីនហ្នឹងឆេះតែមកផឹងទេតែវាផឹងច្រើនដង ព្រោះវាបាញ់ប្រេងច្រើនដង បាច់ជ្រិចផឹងជ្រិចផឹងជ្រិចផឹងជ្រិចផឹងផឹងផឹងផឹងផឹងផឹងផឹងផឹងតែមកផឹងមកផឹងតា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 វាមានទៅណាវាអាស្នែងហ្នឹងតើវាងាប់បាត់ស្នែងហ៎អានេះដូចមនុស្សគេយល់ថាអូមនុស្សតើងាប់ជាប់ហ៎ងាប់ជាប់ហ៎កាលរស់វានៅកាលរស់វាមានខ្លួនវាដល់ពេលងាប់ជាប់ហ៎អានឹងដូចមនុស្សយល់ថាអានេះភ្លើទៅវិនិច្ឆ័យអឺទុនសាយថាងាប់ទៅស្នែងវាទៅណាតាមពិតធម្មតាតាហ្នឹងតើទុនសាយនឹងងាប់វាបាត់ស្នែងហើយដូចមនុស្សយល់ថាអឺមនុស្សតើងាប់ជាប់ហើយ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 ហ្វារីម៉ៃហ្វារីម៉ៃខ្ញុំកណាមានចម្ងល់សួរថាតើការបរិភោគសាច់គោខុសដែរឬទេក្នុងពុទ្ធសាសនាអឺកុំអោយតែយើងមានចំណែកក្នុងការសម្លាប់មិនបាច់តកោសត្វអីក៏ដោយអសរនេះមានសក់ពីលើថ្មអានមិនរួចទេដឹកគុណតែយើង ត្រូវធ្វើយ៉ាងម៉េចបានយើង តាំងចិត្តបានខ្ពស់ អញ្ចឹងវាតលបញ្ជាក់ប្រាប់ម៉ែមកតាំងចិត្តខ្ពស់នឹងខ្ពស់ហ្មងបើចិត្តខ្ពស់នៅក្នុងនៃពធគឺជាចិត្តដែលមិននៅ ក្នុងអំណាចបាបដូចជាឧស្សកមនសឧស្សនតាភាពនៃសត្វដែលមាន ចិត្តខ្ពស់ក្នុងន័យថាជាសត្វដែលមានចិត្តចេះគិតពិចារណាហេតុផលតើចិត្តខ្ពស់ដែលអ្នកសួរលើកឡើងតើចិត្តខ្ពស់របៀបម៉េច នឹងទល់អាត្មាដឹងទៀតបានឲ្យចម្លើយបានបងខ្ពស់ខ្លះវា មានអ្នករឹងត្អឹងអញ្ចឹងទៅគេហៅថាចិត្តខ្ពស់ចិត្តរឹងអីអញ្ចឹងអឺឆាណុនយឿននឹងជាប្រសង់ឥឡូវសម្បូរអ្នកចេះណាស់លោកចាស់គ្រូរៀនបីដកមិនតន់ចប់មួយ ភាកផង ធ្វើដូចខ្លួនអស់កិលេសអញ្ចឹងអានឹងអញ្ចឹងហើយទេមនុស្សដែលធ្វើដូចជាអស់កិលេសមានតែមនុស្សមានកិលេសនឹងឯងដែលធ្វើដូចណា ចេះតែចង់បង្ហាញថាខ្លួនឯងជាអ្នកចេះដឹងខ្លួនឯងជាមនុស្សអស្ចារ្យខ្លួនឯងជាមនុស្សអស់កិលេសហ្នឹងគឺមនុស្សមានកិលេសហ្នឹងឯងបើមនុស្សអស់កិលេសមែនទែនលោកឡើងចង់បង្ហាញណាឡើងឡើងធ្វើឡើងធ្វើជាអញ្ចេះឡើងធ្វើជាអញ្ចោះដើម្បីឲ្យគេឃើញទៀតហើយឡើងសំដែងឡើងអីឲ្យគេឃើញទៀតហើយព្រោះមនុស្សមែនតើណាណាដោយគុណធម៌របស់ព្រះអរិយបុគ្គលហ្នឹងលោកងាយនិយាយប្រាប់ពីណាទេ គេសួរហ្នឹងលោកមិននឹងប្រាប់ផងព្រោះវាវាអត់មានអាកិលេសអួតនោះណែបុថុជនចឹងវាមានកលែងល្អដែរក៏ប៉ុន្តែនៅពេលល្អទៅវាមានអាកិលេសអួតនោះចូលមកទៀតចង់បង្ហាញថាអញហ្នឹងវាក្រាន់បើជាងគេចង់ប្រាប់ថាអញហ្នឹងវាបរិសុទ្ធអញ្ចេះអញហ្នឹងអាហ្នឹងស្អីគេមានអ្នកកិលេសមួយដែរអតិមានអ្នកអំនួតអួតអាងហ្នឹងវាត្រូវតែចង់ឲ្យគេដឹងថាអញហ្នឹងបរិសុទ្ធអាចង់ឲ្យគេដឹងហ្នឹងស្អីគេលោភៈមូលចិត្តកើតជាមួយមានអ្នកសបោប៉ុន្តែមនុស្សអត់រៀនពី កិលេសហ្នឹងអត់ដឹងអាហ្នឹងទេខ្លួនឯងវាល្អមែនទេខ្ញុំអត់ចេះពុកអលួយទេខ្ញុំអូខេអត់ពុកអលួយមែនរឿងលុយរឿងកាក់ក៏ប៉ុន្តែអ្នកកំពុងអលួយជាមួយខ្លួនឯងជាមួយអាមានអ្នកអួតថាខ្លួនឯងគ្រាន់បើអាហ្នឹងអត់ដឹងអាតចាស់និយាយតាទឹកដឹកកឡកគឺទឹកកលាស់ក្អមទឹកពេញក្អមមិនកឡកទេនឹងពេញអញ្ចឹងអអីប៉ោតដែលវាគោះទៅលើគឺប៉ោតទៅទេដល់ប៉ោតពេញទឹកគោះទៅអត់ទៅលើទេ ណាដូចមនុស្សមានគុណធម៌ក្នុងចិត្តមែនទែនចេះដឹងមែនទែនមនុស្សចេះមែនទែនកាន់តែធម្មតាគ្មានមនុស្សអួតអាងទេតែជាមនុស្សអួតអាងវាច្រើនតែខ្វះអីមួយយ៉ាងខ្លាច់ខ្លាច់អន់អញ្ចឹងប្រឹងអួតផ្សំទៅចឹងមិនយើងច្រើនយើងលើពាក្យពាក្យចាស់ចាស់ច្រើនណាអឺឆ្កែព្រោះមិនខំគួរលន់មិនភ្លៀងអីស្អីទៀត អឺស្អីច្រើនណាស់រឿងហ្នឹងហើយមនុស្សតអន់សកម្មភាពច្រើនតែប្រកែមាត់អីចឹងទៅអាហ្នឹងវាចឹងជាធម្មជាតិហ្នឹងមកអញ្ចឹងហ្មងមេតល្អិតច្រើនតែប្រកែមាត់អ្នកខ្លះឬក៏អ្នកខ្លះមានធំដែរប៉ុន្តែសកម្មភាពមិនសូវជាជិញសាច់ការអីទេប៉ុន្តែបានមាត់ក្អេងក្អាងអញ្ចឹងទៅហើយបើមនុស្សចេះមែនទែនច្រើនតែដើរញ៉េះដើររបៀបដូចអីត្រុកត្រុកអ្នកស្រុកមើលងាយរលាស់គូតខ្ចាយមានអោតមានផន់ណាគេមិនសូវសំដែងទេ ដល់តែរឿងមកដល់បានគេដកដាវបញ្ញារបស់គេហ្នឹងវះកាត់យកមកណាដល់ដល់ហូឯស្មានតែមិនកើតថ្ងៃនោះអញ្ចឹងណាច្រើនអញ្ចឹង អ្នក មានបញ្ញាមែនទែនគេមិនសូវអួតមុនទេវាធម្មតាអញ្ចឹងទេទេណារឿងហ្នឹងវាច្រើនច្រឡំអញ្ចឹងឯងអ្នករៀនធัวដបងដបងហ្នឹងច្រើនច្រឡំអញ្ចឹងឯងធ្វើម៉េចអាហ្នឹងវាកិលេសច្រឡំអឺគោលិកាពេជ្រ សូមផ្ែងគុំអីសពគ្រប់មកពិតជាពិរោះរោគគ្មានព្រះអង្គជាទីពឹងនៃបរិស័ទទូទាំងពិភពលោកសូមអង្គមេត្តាជួយមាតុភូមិកម្ពុជាដល់កំសត់នេះផងអឺអាត្មានឹងវាមាន កម្រិតរបស់អាត្មាមិនជាបុគ្គលអស្ចារ្យអីទេប៉ុណ្ណាគឺប៉ុណ្ណឹងហើយមិនអាចឲ្យលើសនឹងបានទេរាល់ថ្ងៃ អ្វីដែលអាត្មាចង់ផ្ដល់ឲ្យនឹងគឺការយល់ដឹងពីជីវិតនឹងឲ្យយើងចេះប្រើបញ្ញា ម្នាក់ម្នាក់នឹងបៀលខ្លួនឯងឲ្យខ្លាំងឲ្យ strong ពីក្នុង ការមានសមាធិហ្នឹងធ្វើឲ្យជាមនុស្សមានលំនឹង ផ្លូវចិត្តកាលណាយើងមានលំនឹងផ្លូវចិត្តយើងអាចធ្វើរឿងអី ដែលល្អល្អបានច្រើនព្រោះរឿងសង្គមជាតិវាមិនមែនផ្ដើមដោយនរណាម្នាក់ជាអ្នកដឹកនាំទេគឺវាទល់តែ មានមនុស្សច្រើនយល់ដឹងនៅក្នុងរឿងល្អហ្នឹងច្រើនឡើងច្រើនឡើងហ្នឹងហើយអាត្មាបើប្រៀបជាមួយវត្ថុបំភ្លឺនេះ វាមិនដឹងថាជាចំណែកអីអស្ចារ្យនោះទេបានតែអ្នកដែលស្ដាប់ហ្នឹងហើយអ្នកស្ដាប់ហ្នឹងក៏មានអ្នកស្ដាប់យល់អ្នកស្ដាប់មិនយល់ស្ដាប់ទៅខឹងស្ដាប់ទៅអីទៀតដូច្នេះ សម្បីព្រះសម្មាសម្ពុទ្ធហ្នឹងគឺជួយត្រាំបាន អ្នកមានឧបនិស្ស័យដូចអានិយាយនេះណាអាចង់ឲ្យខ្មែរទាំងអស់គ្នាស្ដាប់ហ្នឹងមិនមិនឲ្យស្ដាប់ត្រឹមមិនរយប្រហែល100អ្នកហ្នឹងទេមិនទេនិយាយពីបំណងចង់ឲ្យស្ដាប់ហ្នឹងគឺចង់ឲ្យស្ដាប់ទាំងអស់ឲ្យតែខ្មែរចេះយល់ខ្មែរប៉ុន្តែធ្វើម៉េចអ្នកស្ដាប់បានតែអ្នកមានចំណងចំណូលចិត្តចង់ស្ដាប់អាត្មាដែរហ្នឹង ហើយក្នុងចំណោមអ្នកស្ដាប់ហ្នឹងក៏មានអ្នកជ្រះថ្លាឬក៏មានអ្នកមិនជ្រះថ្លាឬក៏មានអ្នកមកតាមស្ដាប់នឹងចាំតប៉ែងជើងនឹងក៏មានដែរស្ដាប់ស្ដាប់ស្ដាប់ចប់យកទៅវៃស្ដាប់ស្ដាប់ចប់យកទៅវៃអញ្ចឹងមានសមត្ថភាពអីទៅជួយគេបើគេចាំវៃអាត្មាហ្នឹងប៉ុន្តែចិត្តអាត្មាគ្មានលំអៀងទេអាត្មាចង់ឲ្យយល់ទាំងអស់ទាំងគ្នាហ្នឹងអ្នកមកស្ដាប់ដោយជ្រះថ្លាមិនជ្រះថ្លាអ្នកចាំវៃអាត្មាចង់និយាយឲ្យយល់ទាំងអស់ប៉ុន្តែដល់អ្នកស្ដាប់ ផ្សេងគ្នាដែលអញ្ចឹងទទួលខុសគ្នាតាមដំណើរអញ្ចឹងទៅហើយដើម្បីជួយសង្គមជាតិណាមួយឲ្យវារុងរឿងរីកចម្រើនហ្នឹងវាទល់តែយើងទាំងអស់គ្នាឃើញតម្លៃខ្លួនឯងថាយើងសិតតែមានចំណែកកំពឹងលើនៅនេះម្នាក់ពឹងតែលើនៅនោះម្នាក់ជាការពិតណាយើងត្រូវការមគ្គុទេស ត្រូវការអ្នកពន្យល់ត្រូវការអ្នកដឹកនាំ ប៉ុន្តែយើងប្តេកផ្ដួលតែយើងប្តេកផ្ដួលអាហ្នឹងវាដួលទៅតាមអ្នកផ្ដួលនឹងឯងព្រោះយើងសិក្សាធัวទៅ តាំងពីយល់ធัวមកថ្មយល់ពីមនុស្សមានកិលេសហ្នឹងมันអាចមិនប្រយ័ត្នបានទេទោះបី មនុស្សដែលយើងបោះឆ្នោតឲ្យឡើងធ្វើជាប្រធាននៃបដីឬក៏យុរដ្ឋមន្ត្រីធ្វើជាប្រធានបកឬក៏ស្អីក៏ដោយ វាទល់តែយើង នៅតែមានសិទ្ធិអំណាចបោះឆ្នោតតម្លាក់វិញអញ្ចឹងព្រោះពេលយើងបោះឆ្នោតឲ្យយើងឃើញថាមនុស្សហ្នឹងល្អយើងសង្កេតទៅល្អថ្ងៃក្រោយយើងឃើញថាមិនល្អត្រូវតែតម្លាក់វិញតែបើថាคล้ายជា fan ផ្កាប់មុខចង់និយាយថាឲ្យតែគ្រប់គ្រងគ្រប់គ្រងលុះខ្សែហ្មងអូអត់កើតទេអត់កើតទេប៉ុន្តែរហងៃខ្មែរឃើញចឹង សង្គមយើងច្រើនចឹង ជាអ្នកធัวក៏ដោយគ្រូបរៀនធัวក៏ដោយសិស្សណាតែគោរពគ្រូណាហើយកុំអាណាប៉ះមិនបានទេអបាក់ចឹងដែរកុំអាណាប៉ះមេអញមិនបានទេមេអញចង់ផោមក៏នៅតែកោបដែរចឹងណាឧទាហរណ៍នឹងចង់ធ្វើអីឆ្កំឆ្គងចង់ប្រព្រឹត្តអបាយមុខមិនក៏អត់អីដែរអានឹងរឿងសាមញ្ញរបស់មនុស្សអានឹងមេអញតែបើមេគេយកមកវាយប្រហារអំពើដូចគ្នាយើងមើលមើល អំពើដូចគ្នាតែបើមេអញអ្នកធ្វើអត់អីទេអូអានឹងជាសារធាតុរបស់មនុស្សធម្មតា តែបើមេខាងគេធ្វើគឺមិនបានមកឃើញភាពលំអៀងឯងតែអញ្ចឹងយើងរួមមនុស្សល្អពិតប្រកបមិនឃើញបើយើង នៅតែអកតៈអញ្ចឹង